ណាហើយតូលំសັບឆ្កៃវាជាដៃស្ដាំបងរៀងភូចំដែលគុណសັບឆ្កៃរឿងអ្នកណាពុកអលួយនោះតូលំក្តាប់ទាំងអស់ពីព្រោះគេខាងនគរបាលនោះក្តាប់ទាំងអស់ក្តាប់ទាំងអស់ក្តាប់ដូច្នោះហើយគេកលាថាតាំងតាំងពីអាអ្នកយាមទ្វាយាមរបងទៅមួយណាក៏ស៊ីសនុកដែរណាតូលំចង់ចាប់មួយណាក៏បានទាំងអស់ចាប់មួយណាក៏ត្រូវទាំងអស់មិនខុសទេពីព្រោះមួយណាក៏ស៊ីដែរបើបងប្អូនមិនតន់បាន Subscribe នៅ Channel KK CCTV នេះសូមមេត្តាជួយចុចកណ្ដឹង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 អ្នកដឹកនាំកម្ពុជាណាបាននិយាយឲ្យខ្លីទៅគេថាបាត់តម្លាក់អ្នកដឹកនាំកម្ពុជាតាំងពីប្រមុខរដ្ឋណាតាំងពីប្រមុខរដ្ឋហ្នឹងចូលទឹកនោះដូចជាប្រធាននាយកបដីណាហ្នឹងហើយប្រមុខរដ្ឋអឺរដ្ឋមន្ត្រីឧបនាយករដ្ឋមន្ត្រីហោហែមកអញ្ចឹងដោយគេចោទថាពួកអស់ហ្នឹងវាសិតតែប៉ះពាន់ទៅរឿងអឺពុករលួយណាប៉ុន្តែពិតយើងមើលយើងមើលក្នុងប្រទេសយួនបងប្អូនយើងដឹងទាំងអស់គ្នាបងប្អូនយើងដឹងទាំងអស់ក្នុងប្រទេសយួនមួយណាដែលមិនពុករលួយ មន្ត្រីកម្មាភិបាលបងពួកជាកូននឹងពុកអលួយតាំងពីសាអឹបឡើងទៅតាំងពីភូមិស្រុកឃុំសង្កាត់ឡើងទៅរហូតដល់កំពូលពុកអលួយហើយពុកអលួយវាមិនតែពុកអលួយឥឡូវទេវាពុកអលួយរាប់សិបឆ្នាំមកហើយតាំងពីវាយយកបានខាងត្បូងមកនឹងវាពុកអលួយរហូតដល់សប្ដាហ៍ហ្នឹងតែហេតុអីបើឥឡូវវាគេធ្វើខ្លាំងគេមើលហេតុអីបើឥឡូវមិនគេធ្វើខ្លាំងណាឥឡូវបើតាមយើងសង្កេតមកយើងឃើញតែពេលដែល លោកប្រធាននាយកបដីស៊ីជីនពីនក៏ជាប់អាណត្តិទី3ណានៅពេលកាន់ហើយជាប់មិនតាន់បានមួយអាទិត្យផងរៀងភូតៅហ្នឹងទៅសុំទៅជួបហើយណាគេថាចិនអញ្ជើញចិនអីចឹងប៉ុន្តែអាហ្នឹងជាភាសាទូទេតាមពិតហ្នឹងរៀងភូតៅហ្នឹងសុំទៅជួបហើយអាហ្នឹងវាជាតន្លប់បងប្រទេសយួនហ្នឹងរាប់រយពាន់ឆ្នាំមកហើយអ្នកណាលើធ្វើស្ដេចក៏ដោយតែលើធ្វើស្ដេចហើយពេលចិនមានស្ដេចថ្មីប្រទេសយួនទៅតែមានគណៈប្រតិភូទៅទៅថ្វាយបង្គំ ណាថ្វាយបង្គំស្ដេចដូនសុកចិនហ្នឹងនៅពីដើមមកមានមានឥឡូវនេះពីដើមមកហើយទន្ទឹមតែមានបញ្ហាចំណន់លេយឹងហ្នឹងលេយឹងខឹងចិនស្អប់ចិនតាមរុស្ស៊ីទៅវាឆ្លោះគ្នាមួយរយៈពេលខ្លីចំណន់លេយឹងទេផាត់ពីលេយឹងនោះពួកហ្នឹងហ្នឹងឆ្នាំ1990ហ្នឹងតង់អូតង់កូតនៅហាណូយលើកតបទៅថ្វាយបង្គំចិននៅខាងថាណូនឈិនដូតាំងពីងឿងវ៉ាំងលិនតាំងយក5យ៉ាងដង ដូរមើល3 4នាក់អ្នកដឹកនាំកម្ពុជាគឺវាគ្មានអ្នកណាគេទៅបរទេសអ្នកកម្ពុជានោះទៅទាំងអស់ទេឆ្នាំ1990ហ្នឹងគឺថាអ្នកកម្ពុជានោះទៅទាំងអស់ដោយសារពេលហ្នឹងយួនហ្នឹងទំចិនបន្ធូឲ្យយួនបោកតបជីងពីស្រុកខ្មែរណាបោកតបជីងខ្មែរហើយដល់បោកតបហើយហ្នឹងបន្តបន្តពីព្រោះកាលហ្នឹងផ្ដាច់តម្រាក់ទំនងចិនហើយយួនហ្នឹងផ្ដាច់ទួតហើយអត់មានទេណាពីព្រោះពេលយួនដែលវាយចូលមកស្រុកខ្មែរស្រុកខ្មែរដល់ខែ វាយចូលតែប្រហែលខែហ្នឹងខែខែ2ហ្នឹងយួនចិនហ្នឹងវាយចូលយួនខែ2ហ្នឹងមករហូតដល់ឆ្នាំ90ហ្នឹងអត់មានតម្រាក់ដួងការទូតទេអត់មានតម្រាក់ដួងការទូតទេហើយដល់ពេលឆ្នាំ90ហ្នឹងដែរពេលហ្នឹងពេលរុស្ស៊ីហ្នឹងលំពេលរុស្ស៊ីហ្នឹងដួលហើយយួនអត់មានស្អីពឹងផ្អែកទៀតហើយដូច្នេះបន្លូនក្រាបទៅវ៉ាចិនឲ្យសុំមានតម្រាក់ជំនួសឡើយណាអើបន្ចិនហ្នឹងបដៅហូហែមកចឹងទៅអាហ្នឹងវាមានរយៈពេលហ្នឹងហើយរយៈពេលហ្នឹងយួនហ្នឹងមកតាមមកអាមេរិកលំអៀងមកអាមេរិកដើម្បី អឺដើម្បីគេហៅថាកសាងសេដ្ឋកិច្ចគេពីព្រោះអាហ្នឹងយួនបើក៏មានពួកអរិយសេរីនៅខាងក្រៅផ្ញើលុយចុះទៅស្រុកយួនហ្នឹងអាលុំនៅពេលហ្នឹងពេលអារុស្ស៊ីអាលុំហ្នឹងពេលអាសូវៀតសហភាពសូវៀតអាលុំហ្នឹងយួនក៏ទៅអាលុំពេលហ្នឹងដែរក៏ប៉ុន្តែដោយសារពួកអានៅក្រៅវាផ្ញើលុយចូលទៅទៅឪពុកម្ដាយបងប្អូនហ្នឹងណាផ្ញើទៅហ្នឹងអាលុយជាដុល្លារហ្នឹងរត់នោះទុកឡើងហ្នឹងដុល្លារហ្នឹងបន្តទិញដូរគេបានយួនអត់មាន credit ជាមួយអន្តរជាតិទេ ចង់ទិញគេតើមានដុល្លារទៅមិនចង់ទិញសាំងទិញប្រេងកាតគេចិត្តយកដុល្លារទៅទិញគេទិញភ្លាមសល់ភ្លាមចឹងមិនមានហើយយួនកាលហ្នឹងកុនចង់អស់អីចង់អស់អស់ IC អស់អស់ប្រេងអស់សាំងចាក់ឯងឃើញទេថាដូច្នោះមិនសុំធ្វើទៅចឹងណាហើយទៅធ្វើទៅគ្នាមួយចឹងយើងសម្រាប់ជាមួយមួយចឹងហើយក៏ប៉ុន្តែពេលហ្នឹងយួនហ្នឹងបើតាក់ទងជាមួយអាមេរិកអយអាមេរិកចូលអាមេរិកនឹងបន្ធូរឈប់ប៉ាឡេងលុំពាត់ខាងសេដ្ឋកិច្ចអឺបន្ធូរដើម្បីរស់ស៊ី ដល់មករយៈពេលតាំងពីឆ្នាំ90មករហូតឥឡូវ30ឆ្នាំទីគុណ30ឆ្នាំហ្នឹងគេថាយួនហ្នឹងវាវាវាវារស់ស៊ីហ្នឹងគេថាវាវាធូរថយមែនទេណាតាំងពីរស់ធូរថយមែនទេដល់ឥឡូវហ្នឹងដល់ឥឡូវហ្នឹងវាដល់មកពេលមួយដែលសហរដ្ឋអាមេរិកនិងចិនហ្នឹងគេថាវាប្រកួតគ្នាខ្លាំងក្នុងរឿងសៅឆៃណាស៊ីហ្នឹងសៅឆៃណាស៊ីសម្បត្តិចិនខាងត្បូងហ្នឹងតាមផែនទីបងចិនប្រកាសហ្នឹងគឺថាបងចិនហ្នឹងសឹងតែ90%ហើយ ហើយវាឆ្លងហើយបើថាអង្គចិន90%កប៉ាល់ណាដែលដើរឆ្លងកាត់កន្លែងតំបន់ហ្នឹងត្រូវតែចិនហ្នឹង control ចិនហ្នឹងព្រួតណាហើយបើបើសហរដ្ឋអាមេរិកបណ្ដោយទុកឲ្យចិនព្រួតគឺថាវាគុណអារឿងសេដ្ឋកិច្ចអាមេរិកហ្នឹងហ្មងចិនចង់ទុកកន្លែងណាក៏បានពេលណាក៏បានអញ្ចឹងបើសហរដ្ឋអាមេរិកហ្នឹងគេប្រកាសថាមិនទទួលស្គាល់អាសេចក្តីប្រកាសអង្គចិនហ្នឹងទេណាមិនទទួលស្គាល់សេចក្តីប្រកាសបងបងចិនហ្នឹងទេអញ្ចឹងមិនវាមានអារឿងអាមេរិកហើយហើយចិនហ្នឹងគេថាវាកុំគ្នាហើយអាមេរិកហ្នឹងកែនគ្នា តាំងពីឥណ្ឌាអូស្ត្រាលីជប៉ុនកូរ៉េឬចូលខាងអាមេរិកអស់ហ្នឹងដើម្បីទប់ចិនក្នុងរឿងហ្នឹងហើយយួនជាប្រទេសមួយវានៅចំអាចចំណុចកណ្ដាលហ្នឹងយើងឃើញទេចំចំណុចកណ្ដាលហ្នឹងយួនអឺផែនដីដីដែនដីសមុទ្រឆ្នេរសមុទ្រអង្គយួននោះជាង2000គីឡូណាជាជាង2000គីឡូហេតុដូច្នោះហើយយួននឹងវាសំខាន់ត្រង់ចំណុចហ្នឹងអញ្ចឹងបានថាចិនហ្នឹងក៏ត្រូវការយួនដែរហើយយួនហ្នឹងក៏ត្រូវការចិន អាមេរិកហ្នឹងក៏ត្រូវការយួនអឺយួនក៏ត្រូវការអាមេរិកណាថាដូច្នោះហើយឥឡូវហ្នឹងវាដល់មកពេលដែលចិនហើយអាមេរិកហ្នឹងវាកង់គ្នាខាងពេកហ្នឹងយួនហ្នឹងវាមិនអាចឈួរនៅអាវិលៀនកណ្ដាលដូចពីមុនមុនហ្នឹងបានទៀតទេអញ្ចឹងហើយបន្ទាប់ស៊ីស៊ីនពីងជាប់ហ្នឹងងៀងធូទៅហ្នឹងទៅសុំណាទៅសុំសញ្ញេទាំងអស់ហ្នឹង7ដល់10មេត្រាប៉ុន្តែគ្មានអ្នកណាដឹងថាសញ្ញេមេត្រាហ្នឹងសញ្ញេពីរឿងអីទេតាំងពីចំណត់ឥណ្ឌូចំណត់ឈិនដូក៏ចឹងដែររហូតដល់ឥឡូវគ្មានអ្នកណាដឹងថា ពេលហ្នឹងពួកអត់ហ្នឹងទៅហ្នឹងសញ្ញាថាស្អីហ្នឹងគ្មានអ្នកណាដឹងទេគ្មានអ្នកណាដឹងទេអត់ដូច្នោះដល់អញ្ចឹងទៅពេលដែលចាក់ទៅវិញលោកមានភពទៅត្រឡប់មកវិញបិណ្ឌចាប់ដើមមានអារឿងដែលចាប់មន្ត្រីរដ្ឋមន្ត្រីរហូតទៅដល់ប្រធានាធិបតីមនុស្សភពនឹងទៀតដល់អញ្ចឹងទៅខ្ញុំឃើញអ្នកណាខ្លះដែលដែលមានភូតអង្គគេវាយមិនគេចាប់មិនគេឲ្យដេញចោលមិនគេគឺប្រាំមិនចិនប្រាំមិនចិនគឺអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិប្រាំមិនចិននឹងជាកូនបងងឿងគឺថា ណាវាគឺថាគឺឈ្មោះគេនោះប្រាំយ៉ាងគឿងក៏ប៉ុន្តែចំណន់ឯប្រាំងចំណន់ចូលធ្វើយឹកមិនដែលដែលវាយជាមួយប្រាំងហ្នឹងគេបដូរឈ្មោះដើម្បីកុំឲ្យពួកប្រាំងហ្នឹងតាមដានអញ្ចឹងមិនគេដូរឈ្មោះមកវាគឺថាប៉ុនឈ្មោះមែនទេរបស់គាត់នឹងគឺថាប្រាំប្រាំងគឿងជាឪពុកបង្កើតរបស់ប្រាំប្រាំមិនមិនឯងណាហើយប្រាំប្រាំយ៉ាងគឿងហ្នឹងវាគឺថាហ្នឹងពេលដែលទៅប្រជុំនៅខណ្ឌដូហ្នឹងប្រជុំមកវិញប្រាំ ចិនបង្ខំឲ្យរដ្ឋអំណាចយួនទៅតែដេញមានគឺថាត់នឹងចូលអញ្ចឹងមិនចិនដេញមានគឺថាត់នឹងដោយសារមានគឺថាត់នឹងប្រឆាំងអាតម្រាក់ទំនងជាមួយចិនហ្នឹងណាហើយឥឡូវហ្នឹងដល់អញ្ចឹងទៅដល់ពេលអាយួនគេចង់តម្រាក់ទំនងជាមួយអាមេរិកទីឲ្យកូនបងមានគឺថាត់ហ្នឹងគឺប្រាំបិនមិនហ្នឹងឡើងធ្វើរដ្ឋមន្ត្រីក្រសួងការបរទេសប្រាំបិនមិនហ្នឹងជាអ្នកធ្លាប់មករៀននៅសហរដ្ឋអាមេរិកជាប់សញ្ញាបត្រខាង MA ខាង International Relation តំណាក់លោកអន្តរជាតិណាដូច្នោះហើយគេគិតថាផាមបិនមិននឹងមនុស្សប្រឆាំងចិនហើយតាមខាងអាមេរិកតាមខាងបច្ចិមប្រទេសដល់អញ្ចឹងទៅផាមបិនមិននឹងជាអ្នកដំបូងផិតដែលទៅគេដេញជីហើយគេយកដេញផាមបិនមិននឹងជីគេយកអាលេសថាអាយួនហាត់ពីងបាយយ៉ាយគឺគឺថាអាវល់ដែលទៅរំដោះប្រជាពលរដ្ឋគេពីប្រទេសដែលទៅកូវីដខ្លាំងហ្នឹងយកទៅសុខក៏ប៉ុន្តែក្នុងការហ្នឹងអឺធ្វើលុយធ្វើកាស ប្រជាពលរដ្ឋខ្លួនឯងសម្បត្តិធម្មតាដល់1000ជាងពេលហ្នឹងសិតតែឡើង5000 6000ពីអាមេរិកនេះពេលខ្លះ6000ក៏មានឃើញដល់អញ្ចឹងទៅគេយកអារឿងហ្នឹងមកចោទថា5បិនមិនហ្នឹងជាអ្នកទទួលខុសត្រូវគេមិនចោទថា5បិនមិនស៊ីសំណូកទេគេថា5បិនមិនជាអ្នកទទួលខុសត្រូវប៉ុន្តែកូន5បិនមិនមានពីរពីរនាក់តង់តង់អតីតទូតដូវខាងជប៉ុនផងខាងម៉ាឡេសទៅចាប់ទាំងអស់ណាទៅចាប់ទាំងអស់អឺហើយ ប៉ុន្តែបើនិយាយឲ្យការពិតទៅគឺអាគៀងបាយយ៉ាយគឺវាច្រើនបំផិតមិនមានចំនួន5បិនមិនទេ5បិនមិននេះនៅ2000ឆ្នាំ2000ដល់2001ហ្នឹងមិនមាន5បិនមិនទេទេអឺរដ្ឋមន្ត្រីថ្មីរដ្ឋមន្ត្រីថ្មីយេកណានឹកវាឆ្លោះវាមិនតាន់នេះណារដ្ឋមន្ត្រីថ្មីនោះបើអ្នកទទួលខុសត្រូវច្រើនប៉ុន្តែរដ្ឋរដ្ឋមន្ត្រីថ្មីហ្នឹងយេរដ្ឋមន្ត្រីហ្នឹងកិនតែទៅពមៀនទេ ណាកាន់តែទៅព្រមានបន្តិចទៀតគេឲ្យឆប់គេដេញចោលអីយើងវាមិនតាន់ដឹងនេះស្អីប៊ួយឋានសើហ្នឹងហើយរដ្ឋមន្ត្រីជួនការបរទេសថ្មីគេនេះឈ្មោះប៊ួយឋានសើហើយតាំងពីឆ្នាំ2021ពេលមហាសន្និបាតបាក់គេហ្នឹងប៊ួយឋានសើហ្នឹងឡើងចំនួន5មិនមិនដែរហើយដូចឆ្លោះតាំងពីហ្នឹងមកបើអាជាងបាយយ៉ាយគឺហ្នឹងច្រើនឆ្នាំ21បើនោះច្រើនហើយដូចឆ្លោះប្រចាំចោតថាអ្នកទទួលខុសត្រូវគឺប៊ួយឋានសើក៏ទទួលខុសត្រូវដែរតែប៉ុន្តែប៊ួយឋានសើឥឡូវហ្នឹងគេកាន់តែព្រមានទេដល់ទួលនីតិហ្នឹងឥឡូវមិនតាន់មិនតាន់ឈប់ទេណា ហើយអ្នកទី2ទៀតដែលត្រូវដេញក្នុងឧបនាយករដ្ឋមន្ត្រីហ្នឹងគឺវូដឹកដាមវូដឹកដាមនេះជាអ្នកបញ្ញវន្តមួយមករៀននៅប្រទេសប្រូសែលនៅប៊ីណានៅនៅប្រូសែលយិននៅសញ្ញាមានសញ្ញាបត្រ MA ដែរហើយដូច្នោះហើយអ្នកដែលគេគេចោតថាទទួលខុសត្រូវនៅពាក់ព័ន្ធរឿងពុកអលួយពីអ្នកឧបនាយករដ្ឋមន្ត្រីនឹងវាសឹកតែអ្នកដែលមាននិន្នាការអឺទៅខាងមកខាងអាមេរិកមកខាងមកឆំប្រទេសនេះណាអាហ្នឹងហើយគេគេអាចថា ដោយសារវិភពចង់ទៅជួបស៊ីស៊ីពីនហើយមិនដឹងសន្យាយ៉ាងណាទេណាមិនដឹងសន្យាយ៉ាងម៉េចទេបញ្ចាប់ដើមតិចអ្នកដែលដែលចិត្តស្និទ្ធជាមួយនឹងពួកខាងអាមេរិកណាពួកខាងអាមេរិកហើយដូច្នោះហើយរហូតទៅដល់ងៀងសុភុកងៀងសុភុកនឹងជាជាជាប្រធាននាយកបដីហៅប្រមុខរដ្ឋក៏បានប្រធាននាយកបដីក៏បាននឹងងៀងសុភុកនឹងតាមការពិតដឹកគុណក្នុង5 6ឆ្នាំកន្លងហើយពេលងៀងទាំងយងចប់ឆប់ងៀងសុភុកឡើងហ្នឹងណា ទោះបីរឿងសឹងភុកហ្នឹងគឺថាការនិយាយស្ដីហ្នឹងมันបានល្អតាមទៅទេពីព្រោះរឿងសឹងភុកហ្នឹងវាមានអាចចំណុចខ្សោយហ្នឹងច្រើនប៉ុន្តែរឿងសឹងភុកធ្វើបានការច្រើនពេលពេលនៅចំណងរឿងទាំងយងយួនចម្ពាក់បណ្ដុលគេជាង90,000លានដុល្លារដល់រឿងសឹងភុកធ្វើអាបណ្ដុលហ្នឹងចុះហើយសេដ្ឋកិច្ចហ្នឹងក៏វាឡើងណាហើយរឿងសឹងភុកហ្នឹងរឿងសឹងភុកជាមួយនឹង5បិនមិនហ្នឹងជាអ្នកនាំមុខក្នុងការតំណែងតំណងអន្តរជាតិក្នុងការអឺអូសទាញ ពួកអ្នកកលែងឈ្មោះអន្តរជាតិគេមកបង្កើតហោចាក់ហោអីនៅប្រទេសយួនគឺចំណន់ប្រាំមិនមិននឹងមានសង្គមដែរយ៉ាហេតុដូច្នោះហើយឌីងពួកអស់នឹងចូលកាលណាគេគិតថាវាមានបញ្ហាតេះទួងទៅដល់អ្នកដែលចង់វិនិយោគក្រោយក្រោយទៀតអាហ្នឹងគេគេគិតឡើងវិញណាហើយឌីងពួកអស់នឹងចូលវាវាវាវាអាចធ្វើឲ្យស្ទះក្នុងសេដ្ឋកិច្ចអង្គប្រទេសយួននឹងមករយៈពេលក៏មានដែរដោយសារអីដោយសារពួកពួកឥឡូវហ្នឹងនៅស្រុកយួនមិនសូវមានអ្នកហ៊ានធ្វើអីទេ ឃើញខ្លាចខុសឃើញធ្វើខ្លាចខុសដូចពេលរុស្ស៊ីហ្នឹងដូចហាក់ដូចពេលរុស្ស៊ីហ្នឹងវាធ្លាក់ដូចតែគ្នាហ្នឹងហើយដូចតែគ្នាធ្វើខ្លាចខុសណាដល់អញ្ចឹងទៅអឺកាលគិតថាក្នុងរឿងប្រហែលឆ្នាំទៅមុខទៀតទៅអត់មានអាផែនការសេដ្ឋកិច្ចណាថ្មីទេគ្មានអាណៃហ៊ានធ្វើហើយអាអ្នកវិនិយោគក៏គេមិនចង់ទៅវិនិយោគដែរពីព្រោះវិនិយោគទេមិនដឹងដឹងម៉េចពួកនេះដូរចោលដូរឡើងហ្នឹងដឹងស្រួលមិនស្រួលណាហើយគាត់ហើយដូច្នោះហើយអាការ អារឿងដែលគេមានបញ្ហានៅខាងលើហ្នឹងវាពាក់ព័ន្ធមកដល់ខ្មែរកម្ពុជាក្រមយើងតែគុណឃើញភូមិកន្លែងយើងគឺថាយួនហ្នឹងវាមិនតាន់ហ៊ានធ្វើអីនៅសាលាឆោទៀនហ្នឹងណាដោយសារតែយួននេះកណាធ្លាប់និយាយហើយគេថាទី1វាច្រែមច្រំកំពុងតែមានបញ្ហានៅខាងលើណាមកខាងលើទី2ទៀតអន្តរជាតិនេះគេមិនទំតែផ្ញើលិខិតសួរទៅរឿងរដ្ឋអំណាចយួននោះរំលោភមកលើសិទ្ធិបងខ្មែរកម្ពុជាក្រមយើងបញ្ហាទី3ទៀតហ្នឹងដោយសារចិនឥឡូវនេះគេថា លំអៀងច្រើនមែនទេទៅខាងចិនធ្វើឲ្យអាមេរិកនោះស្អប់ណាអាមេរិកអាមេរិកចាំមើលបណ្ដាំចាំតែអីខុសអូរឿងអីនិយាយខ្លីនិយាយខ្លីទៅគឺអញ្ចឹងណាប៉ុន្តែគុណអឺយួនក៏គិតជីងពីចិនក៏ពិបាកដែរដោយសារសេដ្ឋកិច្ចយួនហ្នឹងគឺថាដួងពលឹងយួននៅលើចិនក្តាប់ទាំងអស់សេដ្ឋកិច្ចយួនគឺថាវត្ថុធាតុដើមដើម្បីផលិតបានយកមកលុកឲ្យអាមេរិកជីងពីចិនទាំងអស់ខ្ញុំឃើញទេគេហៅថាអាវាលាវ នេះណាយកយកយកពីចិនមកទាំងអស់ហើយដូច្នេះគុណឃើញមាក់ពីឆ្នាំមិនមិនឆ្នាំហ្នឹងទេឆ្នាំមិនចិត្តបត់ទប់ស្កាត់អាព្រំដែននោះ5 6ប៉ុនអាខុងថេនលើឡើងជាប់ស្ទឹកមកហ្នឹងហិចផ្លែឈើសិតតែគុណគាត់ទៅតែប្រហែលថ្ងៃលួយចូលលួយចូលគេចិនចិនអាកលិចកលិចធ្វើធ្វើទុកគេណាដល់អញ្ចឹងទៅយួនហ្នឹងអឺមិនហ៊ានមិនហ៊ានធ្វើអីចិនមិនហ៊ានលេងខ្លាំងមួយចិននេះទី1ទី2ទៀតនៅសម្បត្តិសៅឆៃណាស៊ីហ្នឹងគេថាកោះប្រហែលភាកច្រើនចិនយួរទាំងអស់ ឥឡូវហ្នឹងថ្ងៃថ្ងៃ15ថ្ងៃ15ខែ1ហ្នឹងកប៉ាល់ចិនហ្នឹងកប៉ាល់ចិនហ្នឹងបាញ់អាកប៉ាល់យួរលេងហៅថាបាញ់អាទឹកណាបាញ់កប៉ាល់របស់យួនហ្នឹងមិនអោយមកនេសាទហ្នឹងប៉ុន្តែកាសែតយួនរដ្ឋអំណាចយួនអត់ហ៊ានផ្សាយរឿងហ្នឹងទេអាការផ្សាយនេះក៏ដោយសារពួកកាសែតជប៉ុនបានដាក់ឃ្លីបទៅពីណាមកវាចុះផ្សាយទៅយួនអត់ហ៊ានផ្សាយទេហើយយួនអត់ហ៊ានផ្សាយទេហើយអាហ្នឹងវាចំណេញឲ្យខ្មែរក្រមយើងច្រើនដែរនេះចំណេញឲ្យខ្មែរក្រមយើងច្រើនដែរខ្មែរក្រមយើងនឹងបានសុខដែរប៉ុន្តែខាងយុវជនស្អី នៅខាងនោះពេជ្រវាទៅហៅវាយនោះទៀវទៀវហ៊ីវអើទៀវហ៊ីវទៀវហ៊ីវទៀវទៀវហ៊ីវទៀវទៀវហ៊ីវហ្នឹងទៅវាចាប់ហើយទៅវាវាយហ្នឹងតែគុណនៅខាត់ឃ្លាំងហ្នឹងវាអន្ទឹមដោអានយោបខាងប៉ូលីសនយោបនគរបាលវាអន្ទឹមដោដូចជាថ្ងៃ9ខែ1ហ្នឹងទេអន្ទឹមដោបាននេះថាមសៀធ្វើនយោបប៉ូលីសនៅខេត្តឃ្លាំងហ្នឹងអន្ទឹមទៅធ្វើមិនតាន់បានមួយខែឡើយទេណា អីទៅទៅទៅចាប់ទៅចាប់អាការចាប់ហ្នឹងកណ្ដាលមិនដឹងថាដោយសារតែពួកពួកជំនួយការគេពីមិនមិនមកនៅឃ្លាំងគេធ្វើឬក៏អឺមួយថ្មីហ្នឹងគេទៅហ្នឹងដើម្បីគេយកស្នាដៃគេក៏យើងមិនដឹងដែរក៏ប៉ុន្តែយើងយើងចង់ប្រាប់ថានគរបាលនៅខេត្តឃ្លាំងហ្នឹងវាមានហោងទេពួកនគរបាល2 3មិនហ្នឹងធ្លាប់ទៅដោទៅនិយាយទៅទៅពីនេះទាំងអស់2 3មិនមិនហ្នឹងណាអាមួយទៅហើយហ្នឹងទៅទៅពីនេះទេបើគេដូរចេញបើយកថ្មីមកចូលទេ អញ្ចឹងហើយចាប់ជីវហ៊ីវហ្នឹងវាអាចមានគ្រោះថ្នាក់ដល់អាស៊ីធ្វើនយោបាយខាងប៉ូលីសហ្នឹងណាប៉ុន្តែអានយោបាយប៉ូលីសហ្នឹងនៅស្រុកយួនដូចគុណប្រព័ន្ធអង្គគេអឺនយោបាយកថាតាត់ខេតភាកច្រើនណាភាកច្រើននយោបាយកថាខាងពេទ្យខាងបរិស្ថានខាងស្អីក៏ដោយអាហ្នឹងវាដោយសារតែគណៈកម្មការខេតនេះគេ approve គេយកតែចំពោះខាងនគរបាលវិញគឺថាលោកបងតូលឹមណា រដ្ឋមន្ត្រីខាងនគរបាលនោះហាណូយណាអ្នកអ្នកអុយមកមានអាផៅហ្នឹងអ្នកបញ្ជាហើយនគរបាលមួយមួយចង់មកធ្វើនយោបាយនគរបាលតាមខេត្តមួយមួយនោះទៅហប់ហប់ប៉ុនលៀនហប់ប៉ុនលៀនដងណាហប់ប៉ុនលៀនដងខេត្តឆ្លោះហើយតូលំនឹងបន្ស៊ីមហាស៊ីច្រើនផឹកនៅរបស់តូលំនឹងឯងពីព្រោះវាក្តាប់មានអាផៅហ្នឹងណាហើយតូលំសັບឆ្នៃវាជាដៃស្ដាំបងរៀងភូមិចំតែគុណសັບឆ្នៃរឿងអ្នកណាពុកអលួយនោះតូលំក្តាប់ទាំងអស់ពីព្រោះគេខាងនគរបាលនោះក្តាប់ទាំងអស់ អស់តែដូច្នោះហើយគេកណាថាតាំងតាំងពីអាអ្នកយាមទ្វាយាមរបងទៅមួយណាក៏ស៊ីសនុកដែរណាតូលំចង់ចាប់មួយណាក៏បានទាំងអស់ចាប់មួយណាក៏ត្រូវទាំងអស់មិនខុសទេពីព្រោះមួយណាក៏ស៊ីដែរណាមួយណាក៏ស៊ីដែរហើយដូច្នោះហើយតូលំនឹងប្រហើយអាស៊ីដល់តូលំនឹងស៊ីដល់តូលំនឹងស៊ីស៊ីដល់អាប្រព័ន្ធពីព្រោះអារបបវាអាប្រព័ន្ធនេះធ្វើឲ្យមនុស្សទៅតាស៊ីបើបងប្អូនមិនតន់បាន Subscribe នៅ Channel KK CCTV នេះ